រឿងពងសัตว์បក្សីទេពថ្លែងពីភូមិតូចមួយដែលដាច់ឆ្ងាយពីគេឯងកូនភូមិតូចល្មមមួយនេះស្ថិតក្នុងព្រៃភ្នំដ៏ស្រស់ស្អាតមួយឯជីវភាពរបស់មនុស្សម្នាដែលរស់ក្នុងភូមិតូចនេះគឺសុទ្ធតែមានជីវភាព ធូរធារពួកគេ អាចរស់នៅ បានយ៉ាងរីករាយដោយមិនដែលខ្វល់ខ្វាយរឿងអ្វីទេ តែសម្រាប់គ្រួសារតូចមួយនេះវិញហាក់មិនបានសប្បាយដូចជាអ្នកភូមិផ្សេងទៀតឡើយ ហើយកូនផ្ទះតូចល្មមមួយនេះជាទីស្នាក់នៅរបស់ឪពុកកូនពីរនាក់ត្បិតពួកគេពីរអ្នកឪពុកកូននេះ មានជីវភាពសមល្មមអាចរស់នៅបានដោយមិនបាច់ខ្វល់ខ្វាយរឿងហូបចុក តែកូនប្រុសឈ្មោះសិទ្ធតែងតែព្រួយបារម្ភព្រោះតែជំងឺរបស់ឪពុកគេពុកឥឡូវដល់ពេលពិសាបបរឲ្យពុកអូកូនប្រុស លំបាកកូនហើយហឹមឲ្យពុកសុំទោសផង ដែលពុកដេកឈឺបែបនេះ មិនបានជួយកូនប្រុសហើយ បាយជានាំទុកលំបាកឲ្យកូនប្រុសទៀតសុំពុកកុំនិយាយអញ្ចឹងអីកូនគ្មានអារម្មណ៍ថាជាបន្ទុកអីទេសុំពុកកុំអារម្មណ៍កូននឹងព្យាយាមរកឋានៈមកព្យាបាលពុកឲ្យតទៅជាសះស្បើយឡើងវិញហឹមមិនដឹងយ៉ាងម៉េចទេមិនក៏ជំងឺ ពុកមិនជាសះស្បើយសោះអញ្ចឹង ពុកដូចជាគ្មានសង្ឃឹមថាជាឡើងវិញឡើយបើគិតទៅ ពុកដូចជាឈឺយូរឆ្នាំណាស់មកហើយកូនអត់ទេពុក ពុកប្រកាសជាជាសះស្បើយឡើងវិញមិនថាប្រើវិធីអីទេ កូននឹងព្យាបាលពុកឲ្យជាសិតជាកូនកតញ្ញូម្នាក់ទោះត្រូវមើលថែឪពុកចាស់ដែលមានជំងឺអស់ពេលច្រើនឆ្នាំយ៉ាងណាក៏គេមិនដែលត្អូញត្អែមួយម៉ាត់ឲ្យឪពុកគេបានលឺឡើយអឹមពុក ឥឡូវកូនដល់ពេលទៅស្រោចទឹកបន្លែហើយ ពុកពិសាបបររួចសូមពុកសម្រាកចុះអូត្រូវហើយថ្ងៃនេះកូនគិតថាស្រោចទឹកបន្លែរួចកូននឹងគិតថាចង់ចូលព្រៃបន្តិចកូនចង់បេះផ្លែឈើខ្លះហើយនឹងរកមើមថ្នាំឲ្យពុកផងល្អឥឡូវកូនឆាប់ទៅចោះកុំបារម្ភពីពុកអីសិត គេមានមុខរបរជាអ្នក ដាំបន្លែលក់ទុផលដែលបានពីការដាំបន្លែលក់នេះអាចផ្គត់ផ្គង់ជីវភាពបានយ៉ាងគ្រប់គ្រាន់ក៏ដោយតែដោយសារសិទ្ធិជាក្មេងឧស្សាហ៍គេតែងចូលទៅក្នុងព្រៃបេះផ្លែឈើយកទៅលក់បន្ថែមទៀតសិទ្ធិគេកំពុងតែនៅក្នុងសួនបន្លែរបស់គេហឹមពុកអើយកូនពិតជាអាណិតពុកណាស់កូនពិតជាអត់បានការមែនមិនអាចរកថ្នាំមកព្យាបាលពុកអត់ជាសះស្បើយបាន លុះគេបានស្រោចបន្លាយរួចហើយក៏ប្រញាប់ដើរចូលទៅព្រៃថ្ងៃនេះសិទ្ធមិនត្រឹមតែបេះផ្លែឈើនោះទេតែគេរកមើមឈើផ្សេងផ្សេង ដែលអ្នកភូមិចិត្តខាបានណែនាំឲ្យ រកមកដាំឲ្យឪពុកគេផឹកថ្ងៃនេះខ្ញុំត្រូវរកមើមថ្នាំឲ្យបានទោះជាលំបាកយ៉ាងម៉េចក៏ដោយអ្នកភូមិប្រាប់ថាមើមថ្នាំនេះវាពូកែស័ក្តិសិទ្ធិណាស់សិទ្ធិ បានព្យាយាមដើររឹកមើមឈើនោះយ៉ាងយូរតែគេនៅតែមិនអាចរឹកបាន ហើយពេលនេះ សិតស្រាប់តែមកដាជួបនឹងលោកតាអីសីម្នាក់តែយ៉ាងណា នេះមិនមែនជាការចៃដន្យទេ គឺលោកតាអីសីម្នាក់នេះគាត់បានដឹងពីភាពកតញ្ញូរបស់សិតចំពោះឪពុករបស់គេគាត់ក៏មកនិមិត្តខ្លួនឡើងចំពោះមុខសិតដូចជាចៃដន្យអូលោកតាលោកតាទៅណាមកណាមិនក៏មកដល់ព្រៃជ្រៅយ៉ាងនេះ អូតែខ្ញុំមើលទៅលោកតាដូចជាមិនមែនជាមនុស្សធម្មតាទេលោកតាជាលោកតាអិសីមែនទេអូចៅប្រុសមែនហើយតាជាអិសីតាបានតាំងសិលនៅក្នុងព្រៃនេះជាយូរណាស់មកហើយ តែចៅប្រវាចៅទៅណាបានជាមកដល់ទីនេះ ទីនេះជាព្រៃជ្រៅណាស់បើគ្រាន់តែរកអស់ឬរកចំណី ចៅដូចជាមិនចាំបាច់អីចូលមកដល់ទីនេះទេអូលោកតា តាមពិតចៅមករកបេះផ្លែឈើនិងរកថ្នាំទៅព្យាបាលជំងឺឪពុករបស់ចៅតែចៅរកថ្នាំមនុស្សមិនបានសោះក៏ចេះតែដើរដើរដើរក៏មកដល់ទីនេះទៅលោកតាអេសីត្បិតបានដឹងហើយនៅជំងឺឪពុករបស់គេតែគាត់នៅតែសួរទៅកាន់សិទ្ធថាចៅប្រុសតើជំងឺឪពុករបស់ចៅធ្ងន់ណាស់មែនទេ បានត្រូវរកឋានៈមកដល់ព្រៃជ្រៅបែបនេះសិទ្ធរៀបរាប់ពីជំងឺរបស់ឪពុកគេឲ្យលោកតាអេសីម្នាក់នេះបានដឹងទាំងអស់ពេលនោះលោកតាអេសីបាននិយាយទៅកាន់សិទ្ធថាចៅប្រុសហាឋានៈដែលចៅប្រុសកំពុងព្យាយាមរកនេះក៏មិនអាចព្យាបាលជំងឺឪពុកចៅបានដែរចៅមិនបាច់តាមរោគវាទេមិនអញ្ចឹងលោកតា អ្នកភូមិប្រាប់ខ្ញុំថាថ្នាំនេះវាពូកែស័ក្តិសិទ្ធិណាស់តែជប់សិនបើតាមសម្ដីលោកតាលោកតាដឹងមែនទេថាថ្នាំអីអាចព្យាបាលជំងឺឪពុកខ្ញុំបាន ប្រកបណាស់ចៅ តាប្រកបជាដឹងសូមលោកតាជួយ ប្រាប់ខ្ញុំផង មិនថាវានៅឯណាទេខ្ញុំនឹងព្យាយាមទៅយកវាឲ្យបាន វានៅមិនឆ្ងាយទេចៅឥឡូវចៅឆាប់មកតាមតាមកសិតគេត្រេកអរខ្លាំងណាស់ គេប្រញាប់ដើរទៅតាមលោកតាអេសីម្នាក់នោះមិនយូរប៉ុន្មានក៏មកដល់នៅចំពោះមុខលោកតាអេសីនឹងសិទ្ធគឺជាពងសัตว์ពណ៌មាសដ៏ធំចម្លែកមួយសិទ្ធប្រញាប់និយាយទៅកាន់លោកតាអេសីតើនេះជាអ្វីនឹងលោកតា មើលទៅវាដូចជាពងសัตว์តែតើពងសัตว์អីមិនក៏ធំម្ល៉េះវាប៉ុននឹងផ្លែដូងមួយទៅហើយនៅមានទៀតតើវាអាចព្យាបាលជំងឺឪពុកចៅយ៉ាងម៉េចទៅលោកតាចៅប្រុស នេះជាពងសត្វពិតមែនតែមិនមែនជាពងសត្វធម្មតាទេវាជាពងសត្វទេពម្យ៉ាងសត្វទេពនេះវាកម្រនឹងពងណាស់100ឆ្នាំទើបអាចពងម្ដង ហើយពងនេះសត្វទេពទើបនឹងបានពងប៉ុន្មានថ្ងៃនេះប៉ុណ្ណោះក្នុងពេលនេះ ពងនឹងវានៅជាមាសសុទ្ធនៅឡើយទេបើចៅចង់ព្យាបាលជំងឺឪពុកចៅចៅគ្រាន់តែយកពងនេះទៅស្ងោរក្នុងឆ្នាំងធំមួយហើយយកទឹកវាឲ្យទៅឪពុកចៅផឹកបន្តិចនោះ ជំងឺគាត់នឹងជាសះស្បើយភ្លាម តែពងនេះវាលែងជាមាសទៀតហើយ ឬក៏ចៅអាចយកពងមាសនេះទៅប្រើប្រាស់ដើម្បីคลายជាអ្នកមានក៏បានដែរវាគឺជាពងមាសសុទ្ធដូច្នេះ ចៅអាចនឹងខ្លាចជាអ្នកមានដាច់គេសូមចៅឆាប់យកវាទៅតន់សัตว์ទេពនោះមិនតន់មកវិញសិទ្ធពេលបានលើការរៀបរាប់របស់លោកតាអេសីគេហាក់លែងសប្បាយចិត្តហើយក៏ប្រញាប់និយាយទៅកាន់លោកតាអេសីថាអត់ទេលោកតាខ្ញុំមិនអាចយកពងនេះទៅបានទេ មិនថាយកទៅដើម្បីធ្វើជាអ្នកមានដាច់គេឬក៏យកទៅដើម្បីព្យាបាលជំងឺរបស់ឪពុកចៅឡើយសត្វទេពនេះត្រូវឆ្លងកាត់ការរងចាំយូរណាស់ដល់ទៅរាប់រយឆ្នាំមុនពេលអាចពងបានពងមួយនេះសត្វទេពនោះមិនដឹងត្រូវឆ្លងកាត់រឿងអ្វីខ្លះទេតើសត្វនោះនឹងត្រូវខ្លោចផ្សាចិត្តយ៉ាងណាទៅបាននៅពេលមកដល់វិញស្រាប់តែមិនបានឃើញពងរបស់ខ្លួននោះ ចៅយល់ថាត្រឹមតែព្យាបាលជំងឺឬក៏ដើម្បីคลายជាអ្នកមាននោះវាពិតជាមិនស័ក្តិសមឲ្យសត្វទេពមួយនោះត្រូវមកលះបង់ធំដល់ម្លឹងឡើយហើយចៅក៏ជឿដែរថា ពុករបស់ចៅគាត់ក៏គិតដូចខ្ញុំដែរគាត់សុខចិត្តស្លាប់ក៏មិនអាចឲ្យអ្នកផ្សេងត្រូវមករស់រងទុក្ខឡើយអាយ៉ាចៅប្រុសពិតជាមនុស្សមិនងាយបានជួបទេមនុស្សដូចជាចៅប្រុសតាពិតជាមិនខកចិត្តឡើយដែលចេញមកជួបចៅ នេះគ្រាន់តែជាការសាកល្បងរបស់តាប៉ុណ្ណោះ ចៅពិតជាមនុស្សមានចិត្តល្អបរិសុទ្ធមែនបានហើយរឿងជំងឺរបស់ឪពុកចៅចាំតាជួយចោះហើយតាធានាថាមិនប៉ះពាល់ដល់ជីវិតផ្សេងទៀតឡើយពិតឬលោកតាខ្ញុំសប្បាយចិត្តខ្លាំងណាស់ឋានំគឺនៅក្នុងថងនេះហើយចៅសូមចៅយកវាទៅចោះចៅអរគុណលោកតាខ្លាំងណាស់តែមិនក៏ធ្ងន់ម្លេះលោកតា សិតគេបានព្យាយាមបើកស្បោងនោះមើល គេហាក់ភ្ញាក់ផ្អើលរួចនិយាយទៅកាន់លោកតាអិសីលោកតា នេះជាដុំថ្មអន្តា វាពិតជាអាចព្យាបាលជំងឺបានមែនទេលោកតា ប្រកបណាស់ចៅពិតជាបាន សូមចៅយកដុំថ្មនៅក្នុងស្បោងទាំងអស់នេះទៅដាក់ត្រាំក្នុងទឹកស្អាតមួយសន្ទុះហើយយកទឹកនោះទៅឲ្យឪពុកចៅផឹក ជំងឺរបស់ឪពុកចៅនឹងជាសះស្បើយហើយចៅពិតជាអរគុណលោកតាខ្លាំងណាស់ឥឡូវចៅសូមលាលោកតាហើយបានសូមចៅទៅចោះសិតគេកាន់យកស្បោងដុំថ្ម ដែលលោកតាអេសីបានឲ្យនោះយកទៅផ្ទះទាំងសប្បាយចិត្តហើយមិនយូរប៉ុន្មាន សិតក៏មកដល់ផ្ទះវិញ ពុកកូនត្រឡប់មកវិញហើយអូកូនប្រុសកូនមកវិញហើយហ៎ កូនហត់ហើយឆាប់ទៅសម្រាកសិនទៅកូន មិនអីទេពុក តែថ្ងៃនេះពុកកូនមានដំណឹង ល្អមកប្រាប់ពុកពេលពុកស្ដាប់ប្រកាសជាសប្បាយចិត្តមិនខានវាជាដំណឹងអីទៅកូនពុកមើលទៅកូនដូចជាសប្បាយចិត្តណាស់ហើយស្បោងអីគេនៅនឹងដៃកូននឹងសិតគេបានរៀបរាប់ពីដំណើររឿងប្រាប់ទៅឪពុកគេទាំងអស់ឪពុក ពេលដែលបានដឹងរឿងទាំងអស់ហើយភញាក់ផ្អើលខ្លាំងណាស់រួចប្រញាប់និយាយទៅកាន់កូនប្រុស ពិតជាល្អណាស់កូនប្រុសពុកសប្បាយចិត្តណាស់មិនមែនដោយសារកូនបានឋានៈមកព្យាបាលពុកទេ តែពុកសប្បាយចិត្តដោយសារកូនមិនមែនជាមនុស្សលោភលន់ចេះអាណិតអាសូរជីវិតអ្នកផ្សេងទៀតសំពុកចាំបន្តិចខ្ញុំនឹងធ្វើតាមបណ្ដាំលោកតាអេសីយកទឹកស័ក្តិសិទ្ធមកឲ្យពុកពិសាឥឡូវនេះសិទ្ធក៏ធ្វើអ្វីដែលលោកតាអេសីបានប្រាប់ ក្រោយមកឪពុករបស់គេក៏បានជាសះស្បើយពីជំងឺមែន។ វាពិតជាស័ក្តិសិទ្ធិណាស់កូនប្រុសឥឡូវពុកបានជាពីជំងឺហើយល្អណាស់ពុក កូនសប្បាយចិត្តណាស់តែកូនប្រុសឆាប់យកថ្មនោះមកឲ្យពុកមើលបន្តិចមើលវាជាថ្មអីមិនក៏ស័ក្តិសិទ្ធិម្ល៉េះវានៅទីនេះពុក វាគ្រាន់តែជាដុំថ្មធម្មតាទេអត់ទេកូនប្រុសនេះមិនមែនជាដុំថ្មធម្មតាទេ វាគឺជាដុំមាសណាកូនប្រុសវាស្អាតខ្លាំងណាស់ហាគឺពិតមែន តែមិញនេះវានៅជាដុំថ្មធម្មតាតាអូពុកយល់ហើយនេះប្រកាសជាអំណោយដែល បានមកពីចិត្តល្អបរិសុទ្ធរបស់កូន លោកតាអិសីម្នាក់នោះគាត់យល់ថាថ្នាំព្យាបាលជំងឺរបស់ពុក នៅមិនទាន់ស័ក្តិសមនៅឡើយទេទើបគាត់សម្រេចឲ្យដុំមាសយ៉ាងច្រើនមកឲ្យកូនថែមទៀត។ មិនថាយ៉ាងណាទេពុកបានជាសះស្បើយពីជំងឺទើបជាបំណងប្រាថ្នាធំរបស់កូនតែឥឡូវពួកយើងទទួលបាន មាសដ៏ច្រើនបែបនេះកូនយល់ថាកូននឹងយកមាសទាំងនេះទៅជួយដល់អ្នកភូមិណាដែលជួបទុក្ខលំបាកហើយត្រូវការជំនួយ ហើយការជួយដល់អ្នកភូមិផ្សេងទៀតដែលជួបទុក្ខលំបាកនេះកូនជឿថាវាក៏ជាបំណងប្រាថ្នារបស់លោកតាអេសីដែរល្អណាស់កូនប្រុស ក្រោយពីបរោះជាឪពុកបានជាសះស្បើយពីជំងឺ ពីអ្នកឪពុកកូននេះពួកគេក៏អាចរស់នៅក្នុងជីវិតដ៏រីករាយបំផុតឯអ្នកភូមិផ្សេងទៀតពេលដែលជួបទុក្ខលំបាកពួកគេតែងត្រូវបានសិទ្ធនឹងឪពុកជួយជានិច្ចអ្នកភូមិពិតជាស្រឡាញ់ពីអ្នកឪពុកកូននេះណាស់ហើយមនុស្សម្នាដែលរស់នៅក្នុងភូមិតូចនេះពួកគេអាចរស់នៅបានយ៉ាងសុខសាន្ត